រំលឹករឿងនាំឲ្យអ្នករីករាយចិត្តរឿងណាអត់ប្រយោជន៍បោះចោលខ្លះទៅឈឺកាយព្រោះកម្មចាស់ឈឺចិត្តព្រោះមិនចេះអប់រំឲ្យបានល្អ បើគេខឹងគេដុតខ្លួនគេ ហើយបើអ្នកខឹងគេវិញ អ្នកក៏ដុតខ្លួនឯងដែរ មនុស្សមិនល្អគ្រប់10ទេ រៀនមើលចំណុចល្អគេឲ្យបានច្រើន ពេលនិយាយស្ដីឲ្យគិតក្រែងចិត្តគេខ្លះផងកុំចរណែនគេអីគ្មានបានអីផង បាន តែក្តៅក្រហាយឥតប្រយោជន៍ កុំអុចអាលឲ្យគេឆ្លោះគ្នា បាបណាស់ហើយមានកម្មពៀទៀតជីវិតអ្នកថ្លៃណាស់កុំចំណាយពេលនិយាយដើមគេពេកអត់ប្រយោជន៍ហើយបាបទៀតចង់បានមុខមាត់ហួហេតុពេកនាំឲ្យគេស្អប់ហើយដឹកនាំគេមិនកើតទេ ស្រឡាញ់កូនប្រពន្ធកុំភ្លេចឪពុកម្ដាយអ្នកគ្មានអ្នកណា ចេះតែធ្វើតាមចិត្តយើងគ្រប់ពេលទេរៀនអត់ធន់ខ្លះទៅបើខុសសុំទោសគេទៅ ឆាប់ចប់រឿង កុំទើសច្រើនពេកពិបាកតែខ្លួនឯងខឹងច្រើន ឆ្លោះច្រើន ចម្រើនទុក្ខបើគិតទៅចេញមាសចេញប្រាក់ចាំគិតឲ្យច្រើន កុំចូលចិត្តរមាស់មាត់និយាយដើមគេពេកបាបហើយមានកម្មពៀទៀតកាប់ប្រឡាយទើបទឹកវាហូរប្រឹងសាងទើបសំណាងកើតកុំចូលចិត្តជន់ជើងគេឯងក្រែងឈរជើងមិនបានយូរបើសរសើរសរសើរឲ្យគេឮគ្រប់គ្នា បើបន្ទោសរកកន្លែងណាស្ងាត់បើដាស់តឿនគេ ត្រូវមើលពេល តាំងចិត្តឲ្យល្អហើយនិយាយឲ្យពីរោះស្ដាប់ផងបើអ្នកចង់សុខត្រូវទម្លាប់ គិតរឿងល្អល្អនិយាយរឿងល្អល្អរំលឹករឿងល្អល្អសេពគប់មនុស្សល្អរៀនលើកលែងទោសមើលមនុស្សត្រង់ចំណុចល្អ មានមេត្តាកុំចំណែនគេកុំខឹងកុំគុំកុំស្មុគស្មាញពេកកុំស្ដាយក្រោយកុំបារម្ភពេកកុំហួងហែងពេក កុំលោភលន់ពេកកុំប្រកាន់ខ្លួនពេកកុំសូវមើលរឿងក្តៅក្រហាយកុំមើលទុកគេពេកបើឃើញគេធ្វើបានល្អកុំកំណាញ់ពាក្យលើកទឹកចិត្ត កុំភ័យពេកអីភ័យពេកទៅ បានតែកើតទុក គ្មានដោះអីចេញផងចង់ឲ្យគេគោរពត្រូវចេះគោរពគេមុនកុំសូវនិយាយរឿងមួម៉ៅពេកខាតពេលផង ខូចចិត្តផង ហើយបាបទៀត កុំយកកំហឹងជាម្ចាស់ត្រូវធ្វើជាម្ចាស់កំហឹងវិញកុំហូបច្រើនពេកនាំឲ្យឈឺច្រើនខ្ជិលដូចជ្រូកអាយុខ្លីឆាប់ស្លាប់បើមានរឿង100ឲ្យអ្នកយំអ្នកមានហេតុផល1000សម្រាប់ញញឹមរួចបន្តដំណើរទៅមុខទៀត មានជួបមានព្រាត់ជារឿងធម្មតាកុំកើតទុកពេកកុំរវើរវាយច្រើនពេកគិតមួយណាឲ្យប្រកបជាមួយនឹងទើបមិនសូវស្មុគស្មាញ ពេលម៉ែឪស្លាប់មិនមែនតលតយំទើបឈ្មោះថាស្រឡាញ់ម៉ែឪទេ យកឈ្នះកំហឹងក្នុងចិត្តអ្នក ប្រសើរជាងឈ្នះគេដោយកំហឹងរៀនសบายចិត្តនឹងអ្វីដែលអ្នកមាន អ្នកនឹងមិនសូវកើតទុកពេកទេជីវិតតែមានបញ្ហាគ្មាន អ្នកណាជៀសផុតទេ ធ្វើទានជួយសង្គ្រោះអ្នកដតីបានបុណ្យផង បានការស្រឡាញ់រាប់អានផងដាំពូជាអ្នកមានទ្រព្យសម្បត្តិច្រើនផងទម្លាប់ចិត្តឲ្យគិតរឿងល្អល្អរឿងត្រូវត្រូវជីវិតមិនសូវមានទុកទេ ផ្ទះជាជំរកកាយគុណធម៌ទាំងឡាយជាជំរកចិត្ត គ្មានអ្នកណាជៀសផុតពីការនិន្ទាទេសំបីតែប្រពុតគុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយគុណធម៌នាំមកនៅភាពត្រជាក់ត្រជុំ សម្រាប់ខ្លួនអ្នកនិងអ្នកជំវិញខ្លួន កុំមួម៉ៅនឹងរឿងដែល អ្នកធ្វើមិនកើតអី ប្រឹងធ្វើរឿងណា ដែលអ្នកអាចធ្វើបាន រោគទ្របរោគវិជាកុំភ្លេចរោគមេរៀនអប់រំចិត្តផងទើបរស់នៅ បានសុខភ្លើងតែងក្តៅជីវិតតែមានបញ្ហា មានអ្នកណាជិះរួចទេឆ្នៃគូក្បាលអ្នកឲ្យคล้ายជាសួនផ្កាទម្លាប់គិតរឿងល្អល្អកុំបកកែទើសពេកលំបាកតែខ្លួនឯងដើរបានមួយជំហានទៀតដួលក៏ត្រូវតែដើរដែរ និយាយតិច ប្រសើរជាងនិយាយច្រើនតែអត់បានការ ក្រទ្របនាំឲ្យលំបាកក្រគុណធម៌នាំឲ្យកើតទុក្ខកំអាងចំណេះ កំអាងអំណាចកុំលើកខ្លួនពេកកុំមើលងាយមនុស្សមានទ្រព តែចិត្តមួម៉ៅក្តៅក្រហាយមិនប្រសើរឡើយអ្នកមិន អាចបង្ខំពងមាន់ឲ្យញាស់មុនពេលកំណត់បានទេរៀនរងចាំរៀនព្រមខ្លះទើបមិនសូវមានទុកអ្វីអ្វីមិនចេះតែបានតាមចិត្តទេ ខឹងគេធ្វើបាបចិត្តខ្លួនឯងគ្មានអ្នកណាធ្វើតាមចិត្តយើងគ្រប់ពេលទេរៀនអត់ធន់ខ្លះទៅកុំនិយាយរឿងក្តៅក្រហាយច្រើនពេកខាតពេលផងខូចចិត្តផង មានបាបទៀតបណ្ដោះចិត្តស្រឡាញ់ បណ្ដេញចិត្តស្អប់ជីវិត បានសុខស្ងប់ច្រើនកុំបណ្ដោយឲ្យចិត្តរវើរវាយឲ្យចិត្តរវើរវាយ